បងបានភ្លឺភ្នែកច្បាស់បងឯកាខ្លាំងណាស់ដែលយំម្នាក់ឯងស្ដាយក្រោយគុំគូសនឡាយដែលតែរូបខាងដៃចិត្តស្នាមសា ចាប់អារម្មណ៍ច្រើនគឺតែសំរងស្រីផ្លៃចិត្តលេងនេះបំទៅខ្លួនឯងឲ្យវងឆាប់ធន់ទ្រាំឲ្យស្នេហ៍រឹកកពោ yet. We need Henry Boss and Family Boss. to Teasing Boss and Family Boss.